គម្រោងជលយានដ្ឋាននឹងកាត់បន្ថយការលំហូរចេញថវិកាទៅប្រទេសជិតខាង។ ការបង្កើតឲ្យមានជលយានដ្ឋាននឹងជួយឲ្យកម្ពុជាមានអ្នកបច្ចេកទេសស្ទាត់ជំនាញលើការជួសជុលទូកឬកាណូតរបស់ប្រជានេសាទដែលខូចដោយមិនចាំបាច់យកទៅជួសជុលនៅប្រទេសជិតខាង កាត់បន្ថយលំហូរថវិកាចេញពីប្រទេស លោកឡុងដឺម៉ង់អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់គម្រោងជលយានដ្ឋានស្ថិតនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុដោយមានការ ចូលរួមពីលោកអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរដែនដី ស្រុកស្ទឹងហាវផងដែរកាលពីថ្ងៃសុក្រកន្លងទៅ លោកឡុងដឺម៉ង បានលើកឡើងថាគម្រោងសាងសង់ជលយានដ្ឋាននេះ ជាគម្រោងវិនិយោគដ៏ល្អដែលមានលក្ខណៈស្របទិសជាមួយនឹងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងហើយត្រូវបានរំពឹងថានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមរបស់ប្រជានេសាទនៅក្នុងខេត្តជាប់មាត់សមុទ្រទាំង4របស់ព្រះរាជាណាចក្រកម្ពុជា លោកបានបញ្ជាក់ទៀតថាកន្លងមកនៅពេលដែល ទូកឬកាណូតរបស់បងប្អូនប្រជានេសាទខូចតែងនាំយកទៅជួសជុលនៅប្រទេសជិតខាង ដែលនាំឲ្យមាន ការប្រឈមនឹងគ្រោះថ្នាក់នានាខាតពេលវេលា និងចំណាយថវិកាខ្ពស់ដូច្នេះការបង្កើតឲ្យមាន ជលយានដ្ឋាន នៅក្នុងស្រុកមិនត្រឹមតែជំរុញការលើកទឹកចិត្តបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការជួសជុលដល់ប្រជាពលរដ្ឋកាន់តែ ស្ទាត់ជំនាញបន្ថែមមួយកម្រិតទៀតប៉ុណ្ណោះទេគឺនឹងចូលរួមកាត់បន្ថយលំហូរថវិកាទៅកាន់ប្រទេសជិតខាង មួយកម្រិតបន្ថែមទៀតផង ការលើកឡើងរបស់លោកអភិបាលរងខេត្តបែបនេះទទួលបានការសាទរពីប្រជានេសាទនៅ ក្នុងតំបន់ជាពិសេសបងប្អូនប្រជានេសាទនៅស្រុកទឹងហាវផ្ទាល់។